ឆ្ងាយខលប្រាំថានឹងដល់ពេលមកចិនរករឿងឆ្លួងឆ្លួងម្ដងម្ដងចង់ឲ្យអូនសុំទោទោះបីអូនមិនបានខកក៏ដឹងពីងផ្អែមផ្អែមលែងចឹងនេះបានខឹងហើយមិនងាយ ខ្ចីឆ្លើយ បានអ្វីមកវិញបានត្រឹមតមនឹងរៀងរៀងខ្លួនយល់ចិនអូនបនតែងផងបានទេស្មួនសំរួលអារម្មណ៍គិតអើយច្បាស់ក្រៅពីឆ្លងរកគ្រឿងប្រច័នតើបងអាចធ្វើអ្វីបានខ្លះ កាន់បន្ថយបានទេទំលាប់យកឈ្នះអូនហន់ខ្លាំងណាស់ហត់នឹង ផ្អែមផ្អែមលែងចេញនេះបានខឹងហើយមិនងាយបានឡើយសូដំមិនក៏បងមិនខ្ចីឆ្លើយត្រានត្រើយបងប្រែហើយលែងដូចមុនឆ្លោះ គិតអើយច្បាស់ក្រៅពីឆ្លងរកគ្រឿងប្រច័នតើបងអាចធ្វើអ្វីបានខ្លះ